ក្តីស្នេហ៍ដែលយើងខំថែ ជាយូរមកហើយនឹកបងអូនអូន50 ស្នេហាយើងបលោកនេះរូបគ្មានអូនសុខចិត្តសូនជីវិតសងខាព្រោះធ្វើអ្វីបើគ្មានជីវ៉ាគ្មានន័យខ្លឹមសារសម្រាប់បងឡើយ បងនឹករឿងកន្លងអូនធ្លាប់ស្បត់ស្បាយសែងចាវល់មកវិញណាជីវ៉ា ដល់បងនឹករឿងកន្លងអូនធ្លាប់ស្បត់ស្បាយសាញ់ចាវិលមកវិញមិនណាជីវ៉ាបាននឹងជួបដៃគ្នារបស់ហើយប៉ាចោលកណ្ដាលជប់តាក់ទោះអាក្មេងនេះទៀតហើយបាយនេះត្រូវតែខំរៀនបានគិតគូររឿងស្នេហាអី50%ទោះមិនបានប៉ុន្តែប៉ាបានសន្យារបស់អញហើយ ទាំឲ្យបានល្អបងដែរនឹកដល់បងនឹករឿងកន្លងអូនបាទស្បស្បាយសាំបាយចិត្តនេះអួលមកវិញណាជីវ៉ាមករួមក្តីស្នេហ៍ មួយរងក៏ពេញចិនដាបងដែរនឹកដល់បងនឹករឿងកន្លងអូនធ្លាប់ស្បត់ស្បាយសែងចាវល់មកវិញណាជីវ៉ាមករួមក្តីស្នេហ៍50ปี មិនបានគ្រប់100